ហោបជាមេតបអញ្ចឹងដោយសារពូកែនៅក្នុងអញ្ចឹងទៅបដិសថានៅកន្លែងនោះកន្លែងគេគ្រូមោជាខ្លាំងនឹងកូនចៅណាទៅរកពនាងមានធម៌គាត់ជឿមិនថាមិនចេះទេក្នុងពូធីអត់ដល់កន្លែងព្រះអង្គតិចឲ្យបីចប់ទៅនឹងបានពូពនាងជាមិនខានឡើយប្រៀបនំសាមិនមែនជាប្រៀបនំរឿងចាលោកគ្រូមានចំណងមួយចង់ជំរាបសួរលោកគ្រូហ្នឹង ហើយរឿងគេបងល្បីក្នុងបណ្ដាញ Facebook ឥឡូវនេះរឿងពនាងហើយឥឡូវហ្នឹងគាត់នេះចេញ culture ហ្នឹងគឺរូបដូចជាពនាងអញ្ចឹងលោកគ្រូតែលោកគ្រូដូចថាអាចថាយល់ឃើញថាយ៉ាងណាដែរឬក៏បកកាយសាសិទ្ធដូចឥឡូវខ្មែរយើងទៅគ្រប់ទឹកគ្រប់ដីនៅថៃគ្រូបងចាក់ត្រង់ពនាងពនាងឃើញថាពនាងផងខ្មែរណាផងគ្នាខ្មែរពនាងខ្មែរជា យើងតាមពលានខ្មែរយើងដើមមកតាមប្រវត្តិសាស្ត្រខ្មែរយើងមកពលានខ្មែរលោកមានដល់ថាស្វាមីទេហើយជាកូនរបស់ប្រមាណប្រទេសក្នុងរដ្ឋាភិបាលជាទីតបចាំបើស្នងទាំងឡាយនេះជាឈ្មោះខ្លៃមិនជាមនុស្សនេះជាជាសញ្ញារបស់ថាពលានពលានរដ្ឋាភិបាលយើងបងជាចេញមកហើយចាចៅទាំងអស់សូមទៅស្វាយបងទៅដល់ពលានទាំងបងមានន័យថាយើងមានជ័យមានការជុំដើម្បីស្វាយ បាយជើងការជាអត់ខំទេបើបាត់ទៅបាត់ទេខ្ញុំតាំងនេះសុំពងសុំជ័យពីម្នាមកណាអ្នកដែលនៅមានទៀនមានធំមានជ័យមានផ្កាភ្ញីឲ្យយើងសុំពីម្នាបើសុំពីម្នាមុនម្នាមានព្រះគីថាទៅសុំពីប្រកៅចារីនោះបងកណាលោកគ្រូបងហើយម្នាចូលតែបងបានដល់ព្រះម្នាស័យដល់បានដល់អីនឹងមកជួយប្រុសគ្រប់អញ្ចឹងរឿងហ្នឹងជាវាសនាមួយថាម្នាក់ម្នាក់នាងមិនចិត្តមានដាវិដាត្រៃភព ចេញហើយពី10ឆ្នាំហ្នឹងរបស់ខ្ញុំតានេះជាមកស្នាមមួយនៅក្នុង ទំនាយសាសនាហ្នឹងព្រះសិរិអាមេត្រីក៏ខ្ញុំស្ត្រីជាអ្នកក្រុងរាជកណាលោកគ្រូមានថានមោសេតេប្រភៈកវៈតោព្រះអរហតោព្រះសម្មាសម្ពុទ្ធោ ព្រះគុណកែវជាព្រះធិរាជរីកេរិយាសូមក្រាបថ្វាយបង្គំព្រះកោរិយតតាំងកង្រើកសោសូជ័យសូមថ្វាយបង្គំពនាងលេខទី2តតាំងកង្រើកសោសូជ័យសូមថ្វាយបង្គំប្របីតាសូរិយវង្សទី1បាទសូរិយវង្សទី2ជាមហារាជចំពោះជ័យសូមថ្វាយបង្គំពនាងមេត្តាពនាងករណាពនាងមុទិតាពនាងអបេខាពនាងសោសូរិយជាមេត្តាជាជ័យសូមថ្វាយបង្គំព្រះមេ ម៉ៅខ្ញុំជាពនាងទាំងអស់ជាប្រកែកចារីទាំងអស់មកហើយដែលជានិលព្រះមេនិលហោពោធិសត្វ500នឹងហើយដែលបាន ជាសារវៈរបស់បកោរីដែលបានយកខ្សាច់ប្រគុំដីគុំនៃអញ្ចឹងវាតាក់ទងជាមួយក្រុងព្រះបាលលងរងហ្នឹងព្រោះក្រុងហ្នឹងជាយ៉ាងចិត្តដីរបស់ខ្មែរខ្ញុំសិតទៅរឿងប្រវត្តិខ្មែរទាំងអស់អាត្មានេះជាអាចារ្យសាប្រម៉ោខាងស្នាយខាងខាងឆានខាងអីទេកណាខាងហើយជ្រៃឱកាសជ្រៃអាត្មាដឹង អនាបៃតេនគឺថាយើងដាក់ចិត្តទុកចិត្តសង្កត់ចិត្តដើម្បីញ៉ាំងអកុសលឲ្យវារលត់ទៅទ្រូងនៃវរណកម្មនឹងឲ្យវាទ្រូងទៅប៉ុន្តែគ្រាន់តែថាអាត្មាមិនកម្មយកទេរួចខាងព្រះសិរិនៅវិត្រីគាត់បានសិក្សាវត្តជំនុំវត្តសាសហ្នឹងគាត់ថាតាក់តងខ្មោចគឺមានរបៀបខ្មោចទេកណាកែចារិចកណាលោកគ្រូហើយមានហើយជាមេតបយ៉ាងរសាយពូកែនៅក្នុងអញ្ចឹងទៅបដិសសុខានៅកន្លែងពូកន្លែងគេគ្រូជាខ្លាំងអញ្ចឹង ចឹងជំនាញមកហ្នឹងគឺដើម្បីអីដើម្បីឲ្យបងជួយដល់កូនចៅឲ្យវិញ្ញាណកម្រើកនៃព្រៃអាត់កំបាំងដូចជាបងឈូទេបងសូវេព្រៃអាត់កំបាំងពីដើមថាពេលវេលាដល់គេមកដល់ហើយយើងឲ្យលោកពូនចឹងកូនចៅណាទៅរកពនាងមានធម៌គាត់ជឿមិនថាមិនចេះទេនៅពូធីអត់ដល់កន្លែងព្រះអង្គតិចឲ្យបីចប់ទៅនឹងបានបងពនាងជាមិនខានឡើយកណាកណាអរគុណលោកគ្រូសាធុ